មីក្រូហិរញ្ញវត្ថុក៏មានការរឹបអូសក៏មានការចាប់ចងស្អីស្អីសម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាតក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ណាខ្ញុំសូមបញ្ជាក់កុំផ្អែកទៅលើអ្វីដែលខ្ញុំនិយាយនេះមានលុយហើយមិនព្រមទៅសងគេអាហ្នឹងការប្រាក់កាន់តែធ្ងន់អញ្ចឹងបើមានលុយហើយទៅសងគេទៅ ហើយខាងធនាគារនិងហិរញ្ញវត្ថុគេក៏បាន ជួយច្រើនហើយដែរប៉ុន្តែក្នុងសិលមិញខ្ញុំក៏បានបញ្ជារឿងនេះមួយអ្នកណាក៏ដោយដែលចលនាមនុស្សកុំឲ្យទៅ សងធនាគារអ្នកនឹងជាគោលដៅនៃការរំអុកយាយគ្នាច្បាស់អញ្ចឹងមកព្រោះកន្លងទៅមានអាក្រុមខូចគណៈបកនយោបាយខ្លះខូចណាស់ ទៅសន្យាថាណាបើខ្ញុំឈ្នះខ្ញុំអត់ឲ្យតង់ទេអញ្ចឹងបានណាអាមនុស្សហ្នឹងវាជំពាក់លុយគេជំពាក់ធនាគារសុំឲ្យធនាគាររឹបអូសអាអ្នកហ្នឹងតែម្ដងទៅឲ្យវាឆាប់លឿនណាកុំឲ្យឲ្យខូចពេកមើលអានេះគេសុំការអនុគ្រោះរដ្ឋាភិបាលសុំការអនុគ្រោះណារៀបចំអន្តទានឡើងវិញណាចំពោះអ្នកដែលជំពាក់ធនាគារហើយ យោគយល់ចំពោះការលំបាកក្នុងការសងយឺតក្នុងការស្អីស្អីហ្នឹងអាចប្រើប្រាស់រយៈពេលខ្លះប៉ុន្តែមិនមែនផ្អែកទៅលើបញ្ហាហ្នឹងមិនសងទៅលើគេមានលុយហើយមិនសងទេសូមបញ្ជាក់ឡើងវិញយ៉ាងកន្លែងហ្នឹងបន្តិចហើយអ្នកណាក៏ដោយដែលយកគោលការណ៍របស់បកនយោបាយយកទៅញុះញង់កុំឲ្យគេសងបំណុលជពាក់បំណុលគេអ្នកនឹងបើជពាក់ធនាគារ គឺសុំឲ្យធនាគារឬមីក្រូហិរញ្ញវត្ថុប្តឹងទៅតុលាការរឹបអូសអានឹងបណ្ដោយទៅដើម្បីកុំឲ្យវាខូចកុំឲ្យវាខូចព្រោះតែខ្ចីលុយគេយកមកមិនសមគេមិនប្រទេសណាដោយប្រទេសណាទេវាមានអ្នកបំណុលអ្នកជាពាក់បំណុលគេមានអ្នកដូចលុយមានមានលុយតដាក់ធនាគារវាធម្មតាទេវាមិនមែនមានតែទុកខ្មែរទេទុកខ្មែរទេប៉ុន្តែខ្ញុំចង់បញ្ជាក់ ព្រោះម្សិលមិញគឺមានការផ្សព្វផ្សាយហ្នឹងចេញទៅខ្ញុំក៏មានការបារម្ភដែរតែតែលើបងប្អូនមួយចំនួនហ្នឹងបែកលឺអីលោកហ៊ុនសែនថាហេកុំឲ្យកុំអាលសងកុំសុំមានការអនុគ្រោះកុំរឹបអូសកុំស្អីស្អីអាហ្នឹងអត់ទេបើមានកុំទុកយូរនាំតែយើងជាពាក់ការប្រាក់គេច្រើនទេហើយបើសិនជាបុគ្គលណា ដែលជឿជាប់រឿងនយោបាយថា បើគេឈ្នះមិនសមរឹបអស់អានឹងមុនទៅផ្ដាច់ជើងវាចោលបដ ாய் ទៅណានិយាយតាមបែបផ្ដាច់ចោលបដ ாய் ទៅព្រោះអានឹងមេរោគមេរោគសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ